ជំងឺសាស្បែកប្រភេទនេះបានបណ្ដាលកើតអំឡុងពេលពពោះក៏អាចឆ្លងទៅកូនបានដែរជំងឺសាស្បែកពិតជារឿងដ៏គួរឲ្យបារម្ភណាស់សម្រាប់មនុស្សទូទៅ ហើយបើកើតចំពេលមានផ្ទៃពោះទៀតនោះរឹតតែមិនគួរប្រងើយកន្តើយនោះឡើយព្រោះវាអាចឆ្លងទៅកូនបានវិជ្ជបណ្ឌិតអ៊ុនយូបានមកការងារនៅមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងថានៅប្រភេទជំងឺអាឡែស៊ីនៅលើស្បែកមួយចំនួននិងអាឡែស៊ីផ្សេងផ្សេងពិតជាអាចឆ្លងទៅកូនបានមែនប្រសិនបើម្ដាយកើតអំឡុងពេលពពោះ ព្រោះនោះគឺជាកត្តាសែនលោកបានបន្ថែមទៀតថាជំងឺទាំងនោះមានដូចជា ត្រអកកន្ទាត្រអាពេលកូនកើតមកអាចមានបញ្ហាទាំងនោះដូចម្ដាយដែរដោយសារជំងឺទាំងអស់នោះជារោគសញ្ញានៃអាឡែស៊ីមួយវិញទៀតប្រសិនបើម្ដាយឬឪពុកដែលមានសែនអាឡែស៊ីត្រអកឬអាឡែស៊ីផ្លូវដង្ហើមហឺតកូនសុទ្ធតែប្រឈមមុខការមានអាការៈដោយឪពុកឬម្ដាយបានជាក់ជាមិនខាន។